អញនោះជាប់អន្ទាក់មួយទៀតបាត់ទុះល្បីបំពេតរូបសង្ហាននេះពេកដល់ថ្នាក់ធ្វើឲ្យតារាចម្រៀងយូរីក៏ទប់អារម្មណ៍លែងជាប់ដែរហើយដាច់ចិត្តផ្ញើសារ ទៅកាន់គ្រូពេទ្យយ៉ាងខ្លីថាកាលពីយប់ថ្ងៃទី29ខែឧសភាឆ្នាំ2022កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4 វគ្គចាត់ audition បានឈាន ដល់សប្តាហ៍ទី4ហើយព្រមទាំងមានបេក្ខជនសុទ្ធតែអេមអេម៉ងមកធ្វើការប្រកួត ជាមួយការតុបតែងខ្លួនស្អាតស្អាតតាក់ភ្នែកពិសេសទឹកដុំសំនៀងវិញ ពីរសញាក់សាច់អត់ចាញ់សប្តាហ៍មុនមុនទេ ក្នុងចំណោមបេក្ខជនទាំងអស់គេសម្លឹងឃើញបុរសម្នាក់ដែលមានឈ្មោះថាសឹមច័ន្ទពន្លឺអាយុ29ឆ្នាំ មកពីខេត្តតាកែវហើយក៏ជាគ្រូពេទ្យផងដែរ និងមានប្រវត្តិធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice នៅឯប្រទេសវៀតណាមថែមទៀតផងកាលពីឆ្នាំ2018ខណៈពេលលោកទៅរៀនពេទ្យនៅ ទីនោះមកដល់លើឆាក Cambodia Idol ភ្លាមធ្វើឲ្យគណៈកម្មការទាំង4នាក់ភ្ញាក់ព្រើតព្រោះតែរូបរាងរបស់លោកគ្រូពេទ្យមានមុខមាត់ស្រស់សង្ហាខ្លាំងណាស់ដល់ថ្នាក់ធ្វើឲ្យកញ្ញាសុកសីឡាលិនឡើងក្តៅខ្លួនបាត់ទៅហើយរួចនិយាយថាស្អាតសង្ហា ដល់ឃើញគ្រូពេទ្យអញ្ចឹងខ្ញុំដូចជាចង់ឈឺមិនទេឈឺបេះដូងចង់ឲ្យគ្រូពេទ្យចាក់ថ្នាំ មើលគ្រូពេទ្យដោយកូនកាត់អញ្ចឹងលោកគ្រូពេទ្យលើកក្រោយថត MV ជាមួយខ្ញុំមួយបទលឺនៅដោយសារគាត់មកគាត់រៀងសង្ហានិយាយទៅខ្ញុំរៀងអៀនគាត់ដែរអូយខ្ញុំឡើងក្តៅខ្លួនហើយនេះបងរិទ្ធបងឯងស្ទាបខ្ញុំមើលខ្ញុំក្តៅខ្លួនហើយអត់ទាន់អស់ទេដោយសារតែផ្ទុះល្បីរូបសម្រាប់គ្រូពេទ្យនេះពេក ងាកមកទស្សនិកជនមួយចំនួនវិញក៏លងនឹងសម្រស់គ្រូពេទ្យរូបនេះមិនស្ទើរនោះដែរសូម្បីតែតារាចម្រៀងស្រីដ៏ស្រស់ស្អាតសេនយូរីក៏ទប់អារម្មណ៍លែងជាប់ដែរដល់ថ្នាក់ផ្ញើសារទៅកាន់គ្រូពេទ្យយ៉ាងខ្លីត្រង់ត្រង់ថា លោកគ្រូពេទ្យនៅទីនេះ មានអ្នកជំងឺ ចំណែកពិធីករសុករ៉ាស៊ីបានបង្ហោះសារដែលថាខ្ញុំក៏លងនឹងសម្រស់បងពេទ្យដែរ កាលពីមួយខែមុននេះគ្រូពេទ្យរូបនេះទើបតែថត MV ក្នុងបទចម្រៀងតោងរបស់កញ្ញាយូរី ហើយថ្មីថ្មីនេះយូរី បានហៅរូបគេថា ជាពួកម៉ាក់ពេញពេញមាត់និងជូនពរយ៉ាងពិសេសថារីករាយថ្ងៃកំណើតពួកម៉ាក់សម្លាញ់សឹមច័ន្ទពន្លឺជូនពរឲ្យក្តីស្រមៃคล้ายជាការពិតណា ស្របពេលមានមនុស្សមួយចំនួនផ្អើលលងនឹងសម្រាប់គ្រូពេទ្យខាងលើនោះស្រាប់តែមានករណី Facebook មួយទម្លាយថា ទៅពេទ្យបានតែហាមចូលបេះដូងពេទ្យដោយសារមាន ប្រពន្ធហើយ ស្គាល់គាត់ច្បាស់ណាស់មាក់តកែវចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ